ពន្ធកូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេគុំដនដើមស្នេហ៍មុខស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេ សូមនាងដងខ្លួនចេញឲ្យឆ្ងាយបានទេប្តីខ្ញុំទេ ប៉ុន្តែថ្ងៃហ្នឹងយើងលក់ដាច់សោះហើយយើងបានលុយណាឲ្យលុយថ្លៃដូងទេហើយកុំបាក់ចិត្តអីអូនថ្ងៃនេះយើងលក់ដាច់ទេចាំស្អែកយើងប្រឹងលក់បន្តទៀតណាបងកុំខំពឹងពេកណាតិចបងឈឺទៅបងអាចឈឺបានតែអូននោះមិនអាចឈឺបានទេព្រោះបងស្រឡាញ់អូន ចឹងយើងឈប់សម្រាកអូនស្អែកយើងអាចងារពីព្រលឹមអង្គលក់ទៅណាឃើញអូនអូនប្រាប់ថាកុំឲ្យខំប្រឹងពេកហើយឥឡូវនេះឈឺទៅតបានគុំបារម្ភអីបងអីស្អែកបងលៃអីអត់ឲ្យអូនបារម្ភម៉េច បងកុំនិយាយច្រើនពេកបងឆាសម្រាប់ទៅណាអូសម្រាប់ដែរមកថ្ងៃនេះអូនក៏ហត់ខ្លាំងដែរអត់អីទេបាញ់គេងសិនណាចាំអូនគេងទៅតាមក្រោយបើបាញ់អត់គេងអង្គអត់គេងទេចឹងក៏បានដែរចឹងអូនឆាប់សម្រាប់ដែរទៅណាយកតែឈឺមិនណាគេមើលណា គ្រួសាររបស់យើងមានក្តីសុខសុភមង្គលមានស្នាមញញឹមបែបនឹងរហូតទៅ មិនថាថ្ងៃនេះឬមួយថ្ងៃខាងមុខចង់ឲ្យស្នាមញញឹមនៅតែស្ថិតទេការដែលយើងក្រយើងមានក្តីសុខទោះលំបាកយ៉ាងណាក៏ដោយក៏យើងនៅតែ enjoy ជាមួយជីវិតមួយនេះហើយ fighting រួមគ្នារហូតមានថ្ងៃនេះ អូនខ្លាចថាមិនអាចរក្សាស្នាមញញឹមមួយនេះនឹងបង្កើតក្តីសុខសម្រាប់គ្រួសារយើង មិនចង់ឲ្យមានតែទ្រព្យច្រើនតែគ្មានដីសុខដូចជាពេលនៅគ្រាក្រ កើតអីអាលីលីហើយមកកញ្ញុំអញ្ចឹងអ្នកណាធ្វើបាបប្រាប់បងមកណាខ្ញុំគ្រាន់តែជ្រលជ្រោះគេជាមួយនឹងសង្សារម៉ាក់គាត់ខឹងខ្លាំងគាត់ដេញខ្ញុំចេញ ពីផ្ទះគាត់ឡើងចាត់ទុកខ្ញុំជាកូនទៀតហើយបងហើយអាកាសង្សារ200របស់ខ្ញុំហ្នឹងវាបោះបងខ្ញុំចោលវារលេះតិចតួចគ្រាន់តែខ្ញុំហៅវាអាឡប់អាឈួតតិចសោះវាងក់ងវាហ៊ានសុំខ្ញុំបែកខ្ញុំគ្មានកន្លែងទៅទេបង ថាឯងនេះសាក់ទៅបកអ៊ំស្រីសាថ្មីមើលខៃឡូគាត់ប្រមឲ្យឯងនៅវិញណាហើយម្យ៉ាងទៀតឈប់តាក់តងទៅ អាពុកប្រប្រអស់ហ្នឹងវាគ្មានបានប្រយោជន៍អីទេតែតែផលក៏គ្មានអត់ទេម៉ាក់គាត់កាត់ការខ្ញុំចោលហើយបងឲ្យខ្ញុំសុំនៅជាមួយផងណាបងណាយល់ដល់យើង ជាបងប្អូននឹងគ្នាខ្ញុំមិនដឹងពឹងនរណាទៀតទេបងឲ្យខ្ញុំនៅជាមួយទៅណាខ្ញុំអត់ភ្លេចគុណបងទេ ហើយខ្ញុំមិនឲ្យបងហត់មាត់ដូចគ្នាអូខេអញ្ចឹងក៏បានដែរណាចុះក្នុងសិនណាចាំតាសរសេរពាក្យកូនឆ្មាសេនឹកណា តទៀតណាប៉ុន្តែជឿថាកូនម៉ាក់នេះពិតជាប្រកែមែនណាអឺយើងសរសេរពាក្យថាប៉ាហើយនឹងម៉ាក់វ៉ាកូនម៉ាក់ប្រកែខ្លាំងណាស់នេះ បើបានផ្ទះធំពាក់កណ្ដាលនេះក៏យកដែរដឹងតែខប់ខប់ហ្មង ប្រែនប្រែនលយលយស្អាតស្អាតហើយគួរឲ្យចង់នៅបងបាយទៅត្រប់ពិនិត្យបន្ទប់រួចនៅនៅចាំស្អែកបងទៅពិនិត្យបន្តណា បងនេះលីលីបងជីដូនមួយអូន ជំរាបសួរបងបងនៅចាំអត់ចាំបានតើអូននាងនៅស្នាក់នៅទីនេះមួយអាយ៉ាអូនបងឡើងទៅបន្ទប់មុនណាបងបើហើយការងារបងសិនណាចាកូនក៏មកងារហើយកូនប៉ាចាប៉ាសេតតទៀតកូន thời niệm thích bậc nào ដូរនេះទៅនេះវិញចឹងបងស្រីបងប្រុសនេះបងកំពុងតែធ្វើអីហ្នឹងអូបងគ្រាន់តែបង្ហាញការងារបន្តិចឯងហើយចុះណៃនៅធ្វើវាទៀតស្មានហ្នឹងឲ្យអត់គេងទៀតចាបងផ្លែកកន្លែងខ្ញុំគេងអត់លក់អូនណៃគេងតែពីរយប់ទៅសមហ៎ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ គឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹង Pocari Sweat Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយបានទេដូរនេះទៅនេះវិញចឹងបងស្រីបងប្រុសនេះបងកំពុងតែធ្វើអីហ្នឹងអូបងគ្រាន់តែបង្ហាញការងារបន្តិចឯងហើយចុះណៃនៅធ្វើវាទៀតស្មាននឹងអត់តាន់គេងទៀតចាបង ផ្លែកកន្លែងខ្ញុំគេងអត់លក់ អូនឯងគេនៅពីបយប់ទៅសមហីបងចឹងខ្ញុំអាចកដោបងធ្វើការបានដែរអត់សាច់តែចិត្តឯងទេចា ឈឺពោះគុំតែញ៉ាំអីខុសទេអត់ទេផឹកមាញ់អូនញ៉ាំតែដោះគោបោះម៉ាក់មីនឹងប្រហែលជាអូនសាអត់តញ៉ាំអីទេបានទៅឈឺពោះអញ្ចឹងហ៎ម៉ាមីអូនចង់ទៅទេអាចាបងអញ្ចឹងមកអញហៅបន្តណាអូនជូនកូនទៅផ្ទះសិនឃើញមើលកូនស្រួល ស្រីប្រាប់ថាបងចូលចិត្តនាំបងស្រីហើយនឹងអូនសាមកហាត់ប្រានស្ទើរតែរាល់ព្រឹកបាទព្រោះបងចូលចិត្តបរិយាកាសបែបហ្នឹងមិនអណៃអត់ចូលចិត្តហ៎បើហត់អាចសម្រាប់បានចាអត់ទេខ្ញុំចូលចិត្តសឹងអីហ្នឹងឲ្យតែមានបងរស់នៅចិត្តចិត្តបែបនេះតោះខ្ញុំទៅមុខតទៀតចាបង Mm-hmm. យអូយមកយកអូនអត់អីទេចាខ្ញុំអត់អីទេគ្រាន់តែឈឺជើងតិចតួចអូប្រយ័ត្នសោះណានេះមកចាំបងគេទៅវិញណាចា Thank you. ហើយល្ងិតអូយណាគេហ្នឹងកុំប្រាប់ខ្ញុំឲ្យសោះថាជាខ្មោចបងតាមិនខ្មោចណា បងភក្តីអូនខ្លាចមិនទេតិចទៀតភ្លើងមកវិញហើយកុំខ្លាចអីណាមានបងនៅក្បែរហើយ វាស្មានអីហើយអូនឯងមិនធ្វើអីផងហ្នឹងអូនដូចជាសាប់អសអត់ក្នុងខ្លួនមិនដឹងទេខ្លួនឯងដូចអត់ក្តៅទេអូនឯងជឿប្រកបឲ្យអូនសុំតោះ អ្វីដែលបានមកដល់ងាយងាយនោះទេទាល់តែមុខក្រាស់បន្តិចដៃរហ័សបន្តិចទៅវាបានផលលុយច្រើនខែណាមិនតាន់បងថ្លៃទឹកមិនតាន់ដៃកាយភ្លើងមិនតាន់ទាំងថ្លៃឈ្នួលទៀត ហើយនេះនៅរលទេអឺសុំចាញ់ហ្មងណាអាឡូបងបងមិនចាំតែមើលកតុបជាន់ទី2ផងណាហើយគិតគូររំលឹកជាមួយគេដាច់ស្រេចផងព្រោះអីបើអូននិយាយទៅគេមិនស្ដាប់ទេបងឯងល្បីជាងអូនពេលបងឯងនិយាយទៅប្រហែលជាទឹកមាត់ថ្លៃជាងអូន អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្ម ការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ City O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិនរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់ មិនចង់ឲ្យរូបនេះផុសចេញទៅហើយកែឈ្មោះប្តីលោកស្រី និងលោកស្រីខូចទេឲ្យលុយខ្ញុំ3000ដុល្លារមកនេះឯងជាអ្នកណាធ្វើអីហ្នឹងនេះឯងធ្វើរឿងឈួតនេះកើតដែរនៅមកហ៊ានគម្រាមយើងទៀតឯងធ្វើរឿងស្មោរងអញ្ចឹងសបាយណាស់មែនទៅលើកំណត់ទុកអ្នកតៃហ្នឹងខ្ញុំជាអ្នកណាមិនសំខាន់ សំខាន់ខ្ញុំត្រូវការលុយរឿងស្អីខ្ញុំក៏ធ្វើបានដែរឲ្យតែបានលុយកុំនិយាយច្រើនឲ្យលុយមកខ្ញុំផុសរូបនឹងឥឡូវអីខ្ញុំធ្វើមិនទៅបើសិនជាខ្ញុំមិនអើលុយវានឹងជិះពណ៌មានមកជាមកខាងដែរឲ្យលុយឥឡូវអត់បើមិនឲ្យធៀមមើល5នាទីទៀត លោកស្រីនៅបានឃើញរូបភាពនេះចែករំលែកតតគ្នាម្ខាងនេះជប់សិនអូខេណាយកឲ្យឯងក៏បានដែរ ក្មួយចិត្តមកវិញឯណាឆាប់គេងឯណាក្មេងឆ្លាតទុកឲ្យមីងបានធ្វើរឿងពិសេសពិសេសណាតែខ្ញុំចង់គេងអមម៉ាក់ម៉ាក់គេងតាណាក្មួយឆ្លាតណាមីងសុំណាកូនណា អូនមកវិញហើយនឹងក្រមតែមើលបងយកកូនតាគេសិនទៅគឺខ្ញុំខំប្រឹងលោកអូនសាយូរហើយតែងំតែគាត់ព្រមគេងគឺគាត់នឹកបងហើយក៏ចង់គេងអោបបងហ្នឹងឯង ថ្ងៃនេះខ្ញុំក្រោកមកវិញក៏ព្រោះតែបងនេះបកករឿងឲ្យខ្ញុំពិបាកដោះស្រាយពេកខ្ញុំត្រូវតែមើលចការនៅឆ្ងាយផងត្រូវទួពិនិត្យការងារផងហើយនៅមួយជ្រឿតដោះស្រាយរឿងបងទៀតលីលីអើអត់តន្តកេងទៀតទេចិត្តល្អដល់ហើយណោះព្រមលះបងដំណេកដើម្បីកដោប្តីរបស់បងបងអត់ខកបំណងសោះដែលមានប្អូនល្អដូចជាអូននេះបងសប្បាយចិត្តរហូតដល់ថ្នាក់ រកពាក្យអីនិយាយលេងចាញ់ទេគឺគឺខ្ញុំអត់តន់ងួយគេងតិចតិចខ្ញុំតែគេងលើឯងបងចំពោះអ្នកជួតែតែមានបញ្ហាច្រើនហ្នឹងបងកំពុងសេរីការងារបងរួចដៃរួចអីថ្ងៃទៅជួយការងារអូនណាយប់ហើយអូនឆាប់តែគេងពុនសម្លាញ់ គ្រាន់តែឆ្ងាយយល់ច្រឡំទេបងខ្ញុំមានបានធ្វើអីផ្ដេសផ្ដាស់ណាអេលីបងអត់តាន់បាននិយាយអីទេហើយបងឯងស្អាតស្អំមែនណាបាច់ចាំខ្លាយពីបងនិយាយទេអូនឯងបានរូបមកពីណានេះបើអ្នកក្រៅគេឃើញគ្រូសាយើងយកមុំទៅទុកនៅណាបងឯងបាច់បារម្ភរឿងហ្នឹងឯងខ្ញុំចាប់ការរួចអស់ហើយ តែខ្ញុំសូមរំលឹកបងឲ្យហើយមុននឹងចង់គិតធ្វើអីរៀនប្រើគូក្បាលគិតគូពិចារណាផងលីលីបើសិនជារូបនឹងវាមិនជាការប៉ັດវាល្អហើយតែបើសិនជាការប៉ັດវិញអូនឯងប្រកាសជាមានរឿងដែលត្រូវដោះស្រាយមួយបងហើយហើយកុំគិតចង់ធ្វើអីដេះដាស់ឲ្យសោះ ឆ្លាតយ៉ាងហ្នឹងមិនយូរមិនឆាប់គាត់គង់តែដឹងថាខ្ញុំនឹងបងថ្លៃធ្វើអ្វីផ្ដេសផ្ដាស់ជាមួយគ្នាជាមិនខាននេះហើយបើសិនជាគាត់ដឹងគាត់ក៏មិនទុកខ្ញុំដូចគ្នានេះខ្ញុំគួរធ្វើអីល្អអើទោះបីជាយ៉ាងណាក៏ខ្ញុំត្រូវតែមានផ្លូវដើរដែរ នេះ ចេះខ្ញុំឆ្លាតថតជាវីដេអូទុកឥឡូវក្នុងផ្ទះនេះមានតែពីរនាក់យើងឯងអូនតនីជូនបង ថាអូននឹងមិនឲ្យបងស្រី ដឹង អូនសុំត្រឹមតែជាស្រីលួចលាក់ក៏អូន សុកចិត្តឲ្យតែបាននៅក្បែរបងបែបនេះអូន មានក្តីសុខអីអូនគួរឲ្យស្រឡាញ់ ស្រឡាញ់បងពេញបេះដូងប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដងអូនប្រច័នខ្លាំងតែដើម្បីបងអូនសុខចិត្តទ្រាំដើម្បីបងអូនទ្រាំបានទាំងអស់ ហើយបងមានដឹងអត់ថាដើម្បីបងធ្វើអីក៏អូនហ៊ានធ្វើដែរអូនហ៊ានរត់ចោលសង្សារហើយមកនៅ ទីនេះ គឺ ដើម្បីបាននៅចិត្តបង ហើយអូន នៅហ៊ានកុហកបងស្អីទៀតតើថ្ងៃនេះគឺថ្ងៃរបស់អូនហើយនឹងបងឯងបងនឹងថាខ្ញុំអូនមិនឲ្យគ្រប់នំទេតាំងពីក្បាលរហូតដល់ចុងជើងទីថា បាំបានដល់ឋានសួគ៌កបងជប់ឯងប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង បងស្រីឆ្លាតយ៉ាងហ្នឹងមិនយូរមិនឆាប់គាត់គង់តែដឹងថាខ្ញុំនឹងបងថ្លៃធ្វើអ្វីផ្ដេសផ្ដាស់ជាមួយគ្នាជាមិនខាននេះហើយបើសិនជាគាត់ដឹងគាត់ក៏មិនទុកខ្ញុំដូចគ្នានេះខ្ញុំគួរធ្វើអីល្អអើទោះបីជាយ៉ាងណា ក៏ខ្ញុំត្រូវតែមានផ្លូវដើរដែរនេះ ចេះខ្ញុំឆ្លាតថតជាវីដេអូទុកឥឡូវក្នុងផ្ទះនេះមានតែពីរនាក់យើងឯងអូនតនីជូនបង ថាអូននឹងមិនឲ្យបងស្រីដឹង អូនសុំត្រឹមតែ ជាស្រីលួចលាក់ក៏អូនសុខចិត្តឲ្យតែបាននៅក្បែរបងបែបនេះអូនមានក្តីសុខអី អូនគួរស្រឡាញ់ណាអូនស្រឡាញ់បង ពេញបេះដូងប្តីរបស់បងស្រីក៏ដូចជាប្តីរបស់អូនដូចគ្នាឃើញបងស្រីអោបបងម្ដងម្ដង អូន ប្រច័ណ្ឌខ្លាំងណាស់តែដើម្បីបងអូនសុខចិត្តទ្រាំដើម្បីបងអូនទ្រាំបានទាំងអស់ ហើយបងមានដឹងអត់ ថាដើម្បីបងធ្វើអីក៏អូនហ៊ានធ្វើដែរអូនហ៊ានរត់ចោលសង្សារហើយមកនៅទីនេះគឺដើម្បីបាននៅចិត្តបង ហើយអូន នៅហ៊ានកុហកបងស្អីទៀតតែថ្ងៃនេះគឺថ្ងៃរបស់អូនហើយនឹងបងហើយបងនឹងថាថ្នាក់អូនមកគ្រប់ម្ដងដែរតាំងពីក្បាលរហូតដល់ចុងជើងទីថា បាំបានដល់ឋានសួគ៌ក្បោមជប់ឯងអូនបើសាអូនថ្ងៃហ្នឹងយើងទៅញ៉ាំអីនៅដីចកាសូបយកខ្យល់អាកាសបែបសុខសែម្ដងអីអូនមានការងារច្រើនដែលត្រូវធ្វើ អត់មានពេលទៅណេតើកូនទៅសម្រាប់អូនយឺតណាម៉ាក់តែកូនចង់ទៅទៅរៀនទៅគេហៅតកូនល្អណាកូនគេរៀនច្រើនទៅល្អបើដើរលេងច្រើនក៏អត់ល្អទេមិនហាក់មិនឆ្លាតទេណារៀនសំខាន់ណាកូនតោះមកយឺតណា កុំធ្វើមុខចឹងមើលលេសង្ហាអស់ហើយអុយចាំអូនកំដរបងញ៉ាំអីណាអូន អាចកំដរបងបានគ្រប់ពេលណាបើសិនជាបងស្រីមិនឲ្យតម្លៃបង អូនជាស្រីម្នាក់ដែលនឹងឲ្យតម្លៃបងហើយនឹងមើលថែបង អូនឬបងស្រីប្រាប់ថាបងចូលចិត្តញ៉ាំតែនេះអូនខំឆុងតែក្តៅសម្រាប់បងឯងឲ្យបងទៅធ្វើការហើយហើយមានអារម្មណ៍ថាស្រស់ថ្លានឹកឃើញតែម្ចាស់តែហើយមានអារម្មណ៍នៅជាមួយអូនរហូតបើម្ចាស់តែទាំងសម្ដីផ្អែមទាំងសុភាព ចេះយកចិត្តបែបនេះប្រុសម្នាក់នេះគាត់ជាអ្នកកូពេគ្រប់ដង្ហើមចិញ្ចោហើយហើយមិនដឹកខ្លាំងអញ្ចឹងណាបងមិនចាំបាច់ទៅធ្វើការទេចុះមកក្នុងបេះដូងអូនមករឿងផ្សេងຕົកម្លែងអាចគិតសិនក៏បានដែរបងនៅក្នុងបេះដូងតែរហូតណាណែតាណាបានបើវាផុងជាប់នៅនឹងហ្នឹង ចូលចិត្តនិយាយអូនមានក្តីសុខដល់ឯងចឹងផឹកតែសិនណា បងការអត់តន់ទៅធ្វើការទៀតហ៎បងភ្លេចឯកសារបងថ្ងៃខាងឯហ្នឹងបាញ់ទៅជួយជំនួសដៃជំនួសជើងអូនទៅជួយមើលចការអូនហ៎អូបងបងភ្លេចឥឡូវបងប្រញាប់ទៅណាបងសម្លាញ់ឡើងទៅជួបបងនៅលើបន្ទប់ ចាបងបងនេះបងមានរឿងអីចង់ប្រាប់ខ្ញុំមែនទេបងគិតថាបងឲ្យឯងនេះនៅផ្ទះបងយូរហើយឯងគួរទៅរកកន្លែងផ្សេងបាននៅឯណា ខ្ញុំអត់មានកន្លែងទៅទេបងហេតុអីបានជានៅសុកសុកបងដេញខ្ញុំទៅអញ្ចឹងខ្ញុំធ្វើខុសអីមែនឯងគិតថាបងជាកបីមែនទេដែលអាចឲ្យឯងនេះពាក់ស្នែឲ្យបង តាមតែចិត្តមែនទេមិនបាច់ខំប្រឹងធ្វើពើទេ បងស្គាល់សន្តានឯងច្បាស់ណាស់សំបីតែជាសង្សារនឹងគ្នាឯងដកដូចកៅអៅទៅហើយចុះតម្រាំតែប្តីបង ស្មានតែប្អូននេះអាចរំលងបានទេបងមិនបានចិត្តអាក្រក់ទេ តែដើម្បីគ្រួសារបង បងត្រូវតែធ្វើបែបនេះធ្វើដាក់មនុស្សដែលមានចិត្តខ្លាំងប្រមាថជាសត្វហ៊ានលួចស៊ីប្តីបងស្រីខ្លួនឯងនេះនៅក្រៅខ្នងដូចជាប្អូនបងយល់ច្រឡំអីគ្មានរឿងនឹងកាត់ឡើងទេបងខ្ញុំមិនដែលមានចិត្តធ្វើបែបហ្នឹងទេបងអត់ដែលមានចិត្តប៉ុន្តែធ្វើយកតែម្ដងបើសិនជាបងបដាយប្អូននៅទៀតណាគ្រួសារបងប្រកាសជាខូចឈ្មោះមិនខាននេះឯងឆាប់ចេញពីផ្ទះបងខ្ញុំទៅចេញថ្ងៃនេះ ម៉ោងនេះពេលនេះឥឡូវនេះខ្ញុំអត់មានកន្លែងទៅទេបងកុំដេញខ្ញុំអីណាខ្ញុំសុំវបងឯងមិនខំប្រឹងលើចរិតតួកំសត់ដាក់បងទេបងស្គាល់ឯងនេះតាំងពីក្មេងថាចរិតឯងវាបែបណាតែបងមិនស្មានថាឆ្កែកន្ទុយខ្វៀនវានៅតែខ្វៀនអត់មានផ្លាស់ដូរសោះខំទៀតណាហើយឯងនេះកុំយកដៃរបស់ឯង បើប៉ះបងឲ្យសោះបានតាបើហួសហេតុដើម្បីតែប្តីហើយបើបងខ្ញុំតែជាប្អូនបែបនេះបើបងធ្វើបែបនឹងដល់ខ្ញុំខ្ញុំក៏ហ៊ានកំដរបងលេងដូចគ្នា ប៉ុណ្្នឹងសោះធ្វើការរាប់ថ្ងៃហើយនេះឯងកាអីណាខ្ញុំមកបង្ហាញរបស់ល្អឲ្យបងមើលបើខ្ញុំមិនបានបង្ហាញឲ្យបងមើលទេ ខ្ញុំស្ដាយ យ៉ាងម៉េចដែរបងស្រីជាទីស្រឡាញ់មានអារម្មណ៍មិនដែរឯងនេះមីស្រីអស់សាច់សាប់ពេលមិនឲ្យគ្នាក៏វាមានភាពអ៊ីនប៉ារបស់វាដែរតែឯងស៊ីបានគ្រប់ទីកន្លែង ហើយនៅមកថតទុកទៀតរបស់ល្អល្អបែបហ្នឹងបើសិនជាខ្ញុំចែករំលែកឲ្យគេមើលបន្តបន្តគ្នា មិនដឹងជាថាមានអ្នក share ច្រើនប៉ុណ្ណាទេនេះឯងកំពុងធ្វើស្អីហ៎ខ្ញុំចង់ល្បី ជាឯងសងគុណនឹងរបៀបហ្នឹងហ៎ហាពីបងកប៉ើយើងកប៉ើដូចតែគ្នាឯងបាច់ជេរគ្នាឯងអូនណាបងគិតថាប្តីខ្ញុំទេ ឬក៏ជាតិណាណាក៏ដោយកុំឲ្យជោគពីប្អូនដែលលួចស៊ីដីបងស្រីខ្លួនឯងនេះបងធ្វើស្អីណាក៏ព្រោះតែយើងមិនຕົកចិត្តឯងមិនຕົកចិត្តមនុស្សជាដឹកសត្វដូចជាឯងឯងដឹងរឿងអីពីគ្នាខ្លះគឺរឿងបងប្អូនចំនួនមួយរបស់ឯងដែលបានលុយ50000ដុល្លារពីឯងកុំប្រាប់ថាឯងមិនដឹងថាម៉េចហ្នឹងចាប់បន្ទុកខ្ញុំចង់សុំនាមកាតបងមួយបានទេមិនអាចតតងបានទេនៅពេលនេះបាយទៅមកពីណា នេះគេ check in ចាំភ្ញៀវកន្លះម៉ោងបើឯងជិះទៅតន50នេះមានតែយកប្តីគេទេដែលអាចធ្វើឲ្យឯងចាក់ចេញពីផ្ទះជួងវិញអូយខ្ញុំអងវក៏បានសូមកុំមករុំខាន ូនកូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេកុំដនដើមស្នេហ៍មកស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេសូមនាងដងខ្លួនចេញ